នៅសុខសុខស្រាប់តែមានអារម្មណ៍ចង់យំ មានអារម្មណ៍ថាឯកាគ្មានអ្នកណាយល់អារម្មណ៍ធ្លាប់តែសើចសប្បាយខ្លាចជាសើចលែងសងគេរៀបចំឲ្យយើងបាយបងក៏ព្រមបាយ និយាយថាបងស្រឡាញ់អូនបានទេអូនចង់ស្ដាប់ម្ដងទៀតតើបានទេចង់ឲ្យបងនិយាយដដែលដដែលចង់ធ្វើជាមនុស្សបងស្នេហ៍ជាងគេ សម្រាប់អូនរូបបងគឺល្អគ្រប់យ៉ាង បងគុំគិតតែម្ខាងតើបានទេបើបងស្រឡាញ់អូន មស្ដាប់ពីងគេអ្នកណាថាអូនភ្លេចស្នេហ៍អ្នកណាថាឈប់ស្នេហ៍បងអ្នកសុកសុកស្រាប់តែមានអារម្មណ៍ចង់យំមានអារម្មណ៍ថាឯកាគ្មាន អ្នកណាយល់អារម្មណ៍ធ្លាប់តែសើចសប្បាយខ្លាចជាសើចលែងសមគេរៀបចំឲ្យយើងបាយបង លោកសុកស្រាប់តែមានអារម្មណ៍ចងយំបេះដូងហឹងបិនពីទ្រូងពីបាទ្រូងណាស់ដឹងទេព្រៃក៏បងចូលចាញ់មិនព្រមជឿជាស្នេហ៍នោះស្នេហ៍ស្នាខ្លាំងជាងគេពេលនេះគេទៅចូលខ្ញុំ ប់អូនរូបបងគឺល្អក្រុមយ៉ាងបងកុំគិតតែមកខាងតើបានទេបើបងស្រឡាញ់អូនកុំស្ដាប់ពីងគេអ្នកណាថាអូនផ្លេចស្នេហ៍អ្នកណាថាឈប់ស្នេហ៍បងនៅសុខសុខស្រាប់តែ មានអារម្មណ៍ចង់យំមានអារម្មណ៍ថាឯកាគ្មានអ្នកណាយល់អារម្មណ៍ធ្លាប់តែសោយសប្បាយខ្លាចជាសោយនៃសោ គេរៀបចំឲ្យយើងបាយបងក៏ព្រមបាយតាមគេ នៅសុខសុខស្រាប់តែមានអារម្មណ៍ចង់យំដែលដងខឹងបានពីទ្រូងពីបាទ្រាំណាដឹងទេប្តីក៏បងចូលចាញ់មិនព្រមជឿជាស្នេហ៍នោះស្និទ្ធស្នាលខ្លាំងជាងគេពេលនេះគេទៅចូលខ្ញុំហើយនៅសុខសុខស្រាប់តែ មានអារម្មណ៍ចង់យំមានអារម្មណ៍ថាអាយកាគ្មានអ្នកណាយល់អារម្មណ៍ធ្លាប់តែសើចសប្បាយខ្លាចជាសើចលែងសមគេរៀបចំឲ្យយើងបាយបងក៏ព្រមបាយតាមគេនៅសុខសុខស្រាប់តែមានអារម្មណ៍ចង់យំបេះដូងហឹងបានពីទ្រូងពីបាទ្រាំណាដឹងទេម្ដេចក៏បងចោចាញ់មិនព្រមជឿជាស្នេហ៍ មនុស្សស្និទ្ធស្នាលខ្លាំងជាងគេពេលនេះគេទៅចូលខ្ញុំហើយមិនដេចក៏បងចូលចាញ់មិនព្រមជឿជាស្នេហ៍មនុស្សស្និទ្ធស្នាលខ្លាំងជាងគេពេលនេះគេទៅចូលខ្ញុំហើយ